សួរថាឬគេថាទៅមួយទឹកលាងបាបនៅទលេកងគាហ្នឹងទៅលាងបាប ទៅវិជ្រះបាបមែនទេព្រះអង្គណានឹងលាងបាបហ្នឹងរឿងសាសនាព្រាហ្មណ៍ណាញោមប៉ុន្តែដល់តែយើងយល់ថាបាបហ្នឹងស្អីអាហ្នឹងទើបយើងដឹងថាជ្រះឬអត់កុំជឿអាត្មាអាត្មាឥឡូវឆ្លើយមួយម៉ាត់ថាវាមិនជ្រះទេអេអញទៅសួរលោកគ្រូមួយទៀតគីឡូថាជ្រះ អាហ្នឹងមានន័យថាយើងមិនតន់ស្គាល់បាបឥឡូវឆ្លើយខ្លីថាលៀងវាមិនជ្រះទេមិនបានវាមិនជ្រះស្អីទៅបាបអញ្ចឹងយើងដឹងកម្រិតទឹកទៅទឹកលៀងអីទឹកលៀងក្អែលហ្នឹងហើយបាបស្អីបាបក្អែលចុះបាបឯណាក្អែលបាប គឺជាសេចក្តីអាក្រក់នៅក្នុងផ្លូវចិត្តហើយបើបាបនៅក្នុងចិត្តឯនោះយកទឹកទៅលៀងមិនជ្រះញាតិញោមអើយកុំថាឡើយដល់ទៅទឹកគង្គា ទឹកមកពីប្រអិនហ្នឹងក៏លៀងមិនជ្រះពីព្រោះធម្មជាតិទឹកវាលៀងតែក្អែលហ្នឹង បានត្រឹមឲ្យតិចក្អែលហ្នឹងអាតិចខ្លួនហ្នឹងគឺមិនទុបីលេបទៅក្នុងពងកហ្នឹងវាទៅតាមតែផ្លូវវា ចេញមកវិញអស់ចឹងទៅហើយបាបនៅឯណាថាបាបនៅក្នុងចិត្តនោះទឹកឯណាវាដែលទៅតិចដល់ចិត្តនោះអត់ណាចឹងបានថា ការវិនិច្ឆ័យបាបបុណ្យអីហ្នឹងគឺ អឺមានរឿងមួយណាអាលើករឿងទៅឆាប់យល់នាងបំរើ គេទេប៉ុន្តែឆ្លាត ស្ដាប់ធัวស្ដាប់អាទៅចេះអញ្ចឹងមិនថាបញ្ញានេះមិនបាច់ថាអ្នកធំអ្នកតូចអ្នកក្រអ្នកមិនក្រអីទេតែកាលណាស្ដាប់កាលណាពិចារណាចេះហើយតាមួយហ្នឹងគាត់ចេះតែទៅមួយ ទឹកលៀងបាបក្នុងស្ទឹងគង្គាហ្នឹងឯងនាងទៅដងទឹកសួរលោកតា ធ្វើអីហ្នឹងទាំងព្រឹកអត់ល្ងាទេអីល្ងាចៅហើយចុះមិនបានខំមកងូតងូតទឹកលាងបាបអីគេត្រូវលុកងូតចឹងហ្នឹងហើយមនុស្សទាំងអស់សិតតែមានបាបគេត្រូវតែងូតទឹកលាងចឹងហើយអីចឹងផងថ្ងៃក៏ហើយតែស្អែកមកជួបសួរទៀតលោកតាធ្វើអីហ្នឹងងូតទឹកងូតធ្វើអីងូតលាងបាបថ្ងៃទី3សួរទៀតជួយតានឹងធុញអាឆ្លោះគ្នាម្ដង បានគាត់ថាចៅ3ថ្ងៃហើយសួរដែរដែរប្រាប់តែមួយទឹកលាងបាបមួយទឹកលាងបាបនោះទៅសួរហើយចុះមិនមិនចេះទៅសួរអញ្ចឹងទេខ្ញុំចិត្តតែឆ្ងល់ឆ្ងល់មិនខ្ញុំឆ្ងល់ថាទឹកនឹងវាលាងអីហើយបាបនឹងទៅណាហើយយកមួយទៅវាវាលាងបាបទៅវាជ្រះមែនឯលោកតាត្រូវហើយចៅមនុស្សយើងវាមានបាបវាត្រូវតែលាងអញ្ចឹងហើយហើយបាននាងថាចុះបើ បើបើលៀងទៅវាជ្រះបាបតិចរបូតប៉ុនទៅជាមួយទៅប៉ុននោះលៀងទៅអត់មានកន្លែងទុកទេវារបូតទៅជាមួយគ្នាទៅលោកតាឯងលោកតាប្រកែងូតយ៉ាងណាក៏មិនស្មើត្រីក្តាមខ្យងត្រីវាងូតរាល់ថ្ងៃវាមុជរាល់ថ្ងៃហែលរាល់ថ្ងៃមិនក៏ជាប់សណាញ់មិនក៏ជាប់សទូចអូរួចបាបមិនបាច់គេចាប់បានទេលោកតាកុំទៅឆោតបាបឯនៅ ក្នុងចិត្តឯណា កុំតែគិតអាក្រក់កុំតែធ្វើអាក្រក់វាមានរបាបស្អីបន្តើចៅឯងនិយាយត្រូវដល់ណានោះនៅឈប់ឈប់កុំតាន់អាទៅគាត់ឡើងពីទឹកមកឯងនៅល្ងើអត់ដែលណាប្រាប់សោះឬទៅគេឲ្យមកទឹកលៀងទឹកមួយទឹកលៀងបាបក៏ចេះតែមកចង់ឲ្យវាព្រួយបាបនោះមិនដឹងថាបាបវាភាពអាក្រក់របស់ចិត្តនេះសងណាតាតាបូជាសម្ពុតសាដកមួយ ចៅឯងពោលធัวព្រោះកំបូជាខ្ញុំអីខ្ញុំក៏ចេះមកទៅពីព្រះសម្មាសម្ពុទ្ធតែចង់ដឹងច្បាស់អញ្ជើញទៅជួបព្រះអង្គទៅអង្គនៅវត្តអញ្ចឹងហ៎អញ្ចឹងទៅទៅដល់ថ្វាយអង្គមព្រះអង្គស្ដាប់ធម៌ស្ដាប់អាទៅជ្រះថ្លាក៏បួសសម្រេចព្រះរហន្តទៅក៏អស់បាបពីសន្តានចិត្តទៅដោយអរិយមគ្គគេណា រឿងប៉ុណ្ណេះមកញោមស្ដាប់បានថាម៉េចអត់มันសំខាន់ពេលដែលញោមសួរបានអត់ធ្វើអញ្ចឹងបានអត់អញ្ចឹងចម្លើយទៅថា បានឬមិនបានវាវាគ្រាន់តែជា ជាកិច្ចចាប់ផ្ដើមឯប៉ុន្តែយើងត្រូវសួរថាមូលហេតុអីណាមូលហេតុអីដែលថាបាន មូលហេតុអីថាមិនបានអាហ្នឹងដែលហៅថាយល់ហើយបើគេសួរថាអាហ្នឹងមានប្រមាណបានបានអាហ្នឹងគ្រាន់ថាតាមគេទេ ដោយគាត់នោះលួងមួយទឹកទូលៀងបាបជ្រះថាតាមគេទេហើយដល់សួររលមូលហេតុបាបនឹងស្អីតែយើងវិនិច្ឆ័យបាបនឹងស្អីបាបនឹងគឺសេចក្តីអាក្រក់ផ្លូវចិត្តគំនុំគុំគួនអាឃាតព្យាបាទលោភលន់ចំណែនដិនទានេះជាមន្ទិលផ្លូវចិត្តនេះដែលធ្វើឲ្យចិត្តនឹងក្តៅកក្រឹកកក្រែងអន្ទះអន្ទែងនេះហ្នឹងហើយជាតួបាបហើយវានៅចិត្តឯនោះទេទលៀងស្អីជ្រះណាញាតិញោម សំខាន់ណាស់ណាបើអត់ពពុតប្រាប់មកយើងមិនដឹងល្ងើយ៉ាងម៉េចអាត្មាហ្នឹងក៏មិនដឹងថាម៉េចដែរទេនេះបើយើងយល់រឿងហ្នឹងទៅមិនដឹងថាត្រូវអរគុណព្រះសម្មាសម្ពុទ្ធប៉ុណ្ណាទេហើយយើងមើលមើលមនុស្សពិភពលោកស្មានវង្វេងតិចណាស់អាពាក្យមួយទឹកលាងបាបឥណ្ឌាមួយម្ដងម្ដងរាប់លានអាត្មាទៅលើកទី1ងូតទឹកក្បែរតែខ្មោចណាខ្មោចដណ្ដែតមកជាគៀសចេញទៅជាងូតទៅខ្ពុលផងអីផងគឺចង់ឲ្យរះបាបណា អូអាត្មាអញហើយបើកើតមកក្នុងតកូលបែបនេះងូនគេហើយយ៉ាងបើអត់បានលឺព្រះសម្មាសម្ពុទ្ធសម្ដែងទេបែបលប់គេហើយនឹងចឹងចឹងសមាទិដ្ឋិនេះគឺសំខាន់ណាស់សំខាន់ណាស់ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យអតិភិបមនុស្សនឹងឲ្យមនុស្សចេះគិតចេះពិចារណាប៉ុន្តែសាសនាដែលងប់ជាមួយនឹង ជំនឿនឹងគឺថាមិនធម្មតាទេជួនកាលស្លាប់ បូជាជីវិតដើម្បីព្រះជួនកាលនយោបាយខ្លះយកសាសនាមកដាក់ពីមុខនឹងស្លាប់មួយអាទិត្យកើតទៀតនេះពេញចិត្តព្រះសាសនាខ្លះនោះគឺថាឲ្យតែបានសម្លាប់ខ្មាំងនឹងគឺចាស់បំពេញចិត្តព្រះអាហ្នឹងមនុស្សបញ្ចូលមโนគមយកសាសនាយកមកប្រើវានេះខូចខួរក្បាលមនុស្សអស់ដូចរឿងបៀតបៀនអាមេរិកកាំងអីអញ្ចឹងសុកចិត្តស្លាប់ខ្លួនអីដើម្បីបំពេញចិត្តព្រះអីអញ្ចឹង ហើយទៅសម្លាប់មនុស្សនៅអាមេរិកកាំងអាគារខ្ពស់ខ្ពស់អស់ប្រមាណ8000នាក់កាលហ្នឹងអាគារ CN អាគារខ្ពស់2ភ្លោះនោះអាគារពាណិជ្ជកម្មពិភពលោកហ្នឹងណាមកពីគេបញ្ចូលមិនបញ្ចូលតាំងពីទូចទូចទៅគឺថាឲ្យតបានធ្វើផ្គប់ចិត្តព្រះហ្នឹងបានទៅនៅមួយព្រះ បើសិនជាព្រះមែនទេនោះលោកមិនទៅចិត្តអាក្រក់អីអញ្ចឹងទេយើងគិតបន្តិចណាព្រះឯណាដែលឯកភាពឲ្យយើងធ្វើអញ្ចឹងដែលទូរស័ព្ទទៅប្រាប់លោកពីអង្កាលលោកដែលប្រាប់យើងថាឲ្យធ្វើអញ្ចឹងទេចិត្តព្រះមានអញ្ចឹងទេណាពាក្យថាព្រះបែរតែប្រសើរហើយយើងទៅស្លាប់គេជាថាជាថាប្រកបចិត្តព្រះដែរនឹងដែលដែលមនុស្សគេងចំណេញនយោបាយដោយប្រើសាសនាយកមកមកដឹកនាំមនុស្សនឹងអញ្ចឹង អញ្ចឹងអញ្ចឹងពិបាកណាខ្លាំងជាងមនោគមនយោបាយធម្មតាព្រោះព្រះនៅក្នុងខ្លួនហើយធ្វើអត្តឃាតខ្លួនដើម្បីព្រះសពគ្រប់ទាំងអស់ហើយឲ្យគេស្លាប់អីអញ្ចឹងទៅនឹងអញ្ចឹងអញ្ចឹងៀបញោមទៅថា ចម្លើយ ថាវាមិនទុជ្រះអីទេបាបហ្នឹងឥឡូវថាគេមួយទឹកលៀងបាបទៅវាខុសចុះយើងទៅស្រោចទុកឲ្យជ្រះចង្រៃនោះមើលរឿងយើងវិញ ឥណ្ឌាទៅវាភ្លើទៅហើយទៅងុយទឹកនៅស្ទឹងហ្នឹងលោកណាប្រទេសហៅវាភ្លើអញ្ចឹងដែរហើយចុះយើងនាំគ្នាស្រោចទឹកជំរះចង្រៃហ្នឹងវាមិនដូចឥណ្ឌាដែរវាមានទៅលើស្អីទៅទេទៅទេទៅរស់ស្រោចទឹកឲ្យជ្រះចង្រៃចង្រៃហ្នឹងស្អីចង្រៃគឺចិត្តអាបដដែលហ្នឹងវាកើតអំពីចិត្តអកុសលកើតពីចិត្តបាបហ្នឹងឬវិបាករបស់វាហ្នឹងក៏វាទៅតាមកម្លាំងវាហ្នឹងក៏ព្រះសម្មាសម្ពុទ្ធថាមានអីទៅកែកម្លាំងបាបបាន ថានេះភ្លើភ្លើយកមិនដែលបានស្ដាប់ធម៌ចូលយើងបួសហើយរៀនកម្មផលហើយយកនៅយកអឡោះទឹកទលៀងចង្រៃដែរនោះមិនតែឆ្លាតជាងឥណ្ឌាណាឥណ្ឌាខ្លះវាដឹងថាភ្លើជាងអញទៀតថាអញយកមិនដែលបានស្ដាប់ធម៌ពុទ្ធហើយជនអ្នកបួសតាមពុទ្ធមិនក៏ធ្វើចឹងដែរអូអានឹងអន់ជាងឥណ្ឌាទៀតនិយាយចឹងដូចយ៉ាប់យើងនៅចិត្តយើងនៅនៅចិត្ត បុគ្គលដ៏អស្ចារ្យដែលចង្អុលបង្ហាញពីរឿងហេតុផលហ្នឹងនៅតែធ្វើអញ្ចឹងឥណ្ឌានោះវាកាន់សាសនា ប្រមាញ់ដែលថាមិនដែលបានមកស្ដាប់ធម៌ព្រះអង្គឯសម័យនេះវាតាំង700ឆ្នាំមកគេលុបបំបត្តិពុទ្ធសាសនានៅទីនោះវាកើតតតមកមិនដឹងថាពុទ្ធនឹងស្អីហ្នឹងទៅបន្ទោសគ្នាវាមិនបានទេព្រោះវាអត់ដឹងចាត់ជាអភ័ព្វបុគ្គលទៅហើយដែលដឹងថាកម្មផលនឹងវាមិនបាបបុណ្យនឹងវាមិនគ្នាវាមិនដឹង ដឹងតែសាស្តាគេប្រាប់មកថាបាបធូរទៅមួយទឹកហ្នឹងក៏ជាតែធ្វើអញ្ចឹងទៅថាហ្នឹងវាអញ្ចឹងវាសំតែអញ្ចឹងបើមិនអញ្ចឹងទៅចម្លែកជួយយើងដែលនៅក្នុងពុទ្ធសាសនាដែលដែលសំដែងប្រាប់អូកឡែតអូច្បាស់ចេះអូច្បាស់តេងទៅមកនោះណាពលឺអីក៏វាមិនអាចភ្លឺដូចពធនឹងបានទេ ពលឺព្រះអាទិត្យនឹងក៏វាមិនអាចទៅពលឺភ្លឺដល់ក្នុងចិត្តរបស់មនុស្សបានប៉ុន្តែពលឺធម៌បុគ្គលណាសិក្សាបុគ្គលណាវិចារណាភ្លឺភ្លឺច្បាស់ជាងពលឺព្រះអាទិត្យទៅទៀតភ្លឺរហូតដល់ស្គាល់ថាបាបជាស្អីពលឺព្រះអាទិត្យប្រចាំងមើលបាបអត់ឃើញពលឺពិលពលឹងហ្វាបើមើលបាបអត់ឃើញតែពលឺបញ្ញា បាបបុណ្យច្បាស់កលែតណានឹងចឹងប៉ុណ្ណឹងចោះនិយាយយូរទៅលោកតាសោយទឹកនឹងខឹងអាត្មាទៀតឥឡូវហើយ ហ្នឹងហើយប៉ុណ្្នឹងចឹងណាលើសលោះខ្វះខាតអីសូមមេត្តាអនុគ្រោះដោយបំណងល្អសម្រាប់ញាតិញោមដែល យើងវ័យប៉ុណ្ណេះហើយ វាមាននៅប្រហែលឆ្នាំទៀតសម្រាប់រស់ចឹងបញ្ញាបញ្ញារស់សេចក្តីត្រូវភាព ត្រឹមត្រូវសម្រាប់ជីវិតហ្នឹងជីវិតនេះមិនរងចាំយើងឡើយ។ បានជាអាត្មាចេះនិយាយមិនខ្វះទេញាតិញោមចេះតែងវល់កុំអោយនិយាយទៅប៉ះគេថារឿងខុសនឹងវាប៉ះទាំងអស់ដោយអាត្មានិយាយរឿងមួយទឹកមិញប៉ះមនុស្សរាប់ពាន់លាននៅឥណ្ឌានោះតែកំពុងមួយទឹកនោះណាអោយតែខុសវាប៉ះហើយរឿងផ្លូវត្រូវតែខុសវាប៉ះហើយធ្វើមិនអោយប៉ះបើមិននិយាយមិនអោយប៉ះដល់ថាអឺមួយទឹកនឹងត្រូវហើយអឺស្រោចទឹកនឹងត្រូវហើយអញ្ចឹងហ៎ហើយបានចេះដឹងមកពីណា ចាំបាច់សម្ដែងអំពីការយកប្រតនត្រ័យជាទីពឹងបន្ថែមទៀតតើវាខ្ទាស់គ្នាឬក៏យ៉ាងណាញោមមលីបិទមញូតផងมันមាន ការខ្ទាស់គ្នាអីទេធัวនឹងនៅតែត្រឹមត្រូវអញ្ចឹង ចឹងយើងត្រូវចូលឲ្យដល់គោលដៅនៃព្រះធម៌ដែលសម្ដែងថាតើពាក្យថាខ្លួនទីពឹងរបស់ខ្លួននឹងសម្ដៅយោនៃប្រកបហៅថាដោយន័យត្រង់មុខកណីគឺន័យត្រង់តែម្ដងនោះ តាមពិតគឺមិនមែននៅក្នុងជីវិតយើងបច្ចុប្បន្នដែលយើងប្រស្រ័យតាក់ទងគ្នា ថាកុំពឹងគេពឹងតែខ្លួនឯងនោះទេមិនមែនសំដៅដល់ការងារហ្នឹងទេតាមពិតមនុស្សយើងត្រូវតែពឹងគ្នាទៅវិញទៅមកពងដាយពឹងកូនកូនពឹងពុកម្ដាយមិត្តភ័ក្តិពឹងមិត្តភ័ក្តិរាជពឹងមន្ត្រី មន្ត្រីពឹងរាជអានឹងវាជារឿងសាមញ្ញធម្មតាប៉ុន្តែផ្នែក ចិត្តគំនិតផ្នែកចិត្តគំនិតនឹងគឺថា យើងមិនអាចពឹងអ្នកដតីឲ្យយល់ត្រូវចំនួនយើងបាន ក្រៅពីខ្លួនយើង ប្រឹងប្រែងរីឯអ្នកដតីដែលជួយនោះ គឺថាជួយ ត្រឹមតែបានបង្ហាញផ្លូវប៉ុណ្ណោះទេពីព្រោះពាក្យថាអត្តាហេអត្តណោនេថោកោហេនេថោបរោសយា អត្តនាហិសតន្តេអ្នកនាថੰលបតិទុលភាំងខ្លួនឯងជាទីពឹងរបស់ខ្លួនឯងបុគ្គលដតីក៏បីជាទីពឹងដូចមិនដេចបានណានឹងប៉ុណ្ណឹងហើយយើងមកថាបើណាអត្តនាហិសតន្តេអ្នកបើបុគ្គលទូនមានខ្លួនបានល្អហើយគឺសំដៅទៅដល់ផ្លូវចិត្តគំនិត នាថੰលពតិទុលភੰនឹងបាននៅទីពឹងដែល គេលំបាករកក្នុងលោកនេះអញ្ចឹងពាក្យថាទីពឹងដែលគេលំបាករកនោះមិនមែនទីពឹងក្នុងលោកនេះទេ ទីពឹងគឺត្រើយដល់ព្រះនិព្វានឯណោះអញ្ចឹងទីពឹងដ៏ពិតប្រាកដនឹងគឺជា សមត្ថភាពនៃបញ្ញា ដែល ចូលទៅដល់ការត្រាស់ ដឹង នៅសច្ចធម៌មិនអាច ប្រពុតត្រាស់ដឹងជំនួសយើង បានទេ មិនអាចបុគ្គលណានិមួយ មកត្រាស់ដឹងនៅសច្ចធម៌ជំនួសយើងបានទេ ហើយជាមួយគ្នានឹងដែរដែលព្រះអង្គសម្ដែងថាឲ្យយកបរតនត្រ័យជាទីពឹងនោះ ដំបូងឡើយគឺឲ្យយើងរៀបចំអរិយាប័ត្រនិងដាក់ទិសដៅឲ្យបានល្អមានដំណើររឿងរ៉ាវយ៉ាងនេះអគិតតៈនឹងគាត់ទៅ បួសជាមួយនឹងក្រុមកូនចៅបរិវារគាត់នឹងរាប់ពាន់នាក់ហើយមនុស្សក្នុងដែនអង្គមកធៈរដ្ឋអីជាដើមនឹងតែងតែមកបូជាគាត់ដោយគិតថាគាត់ជាមនុស្សខ្ពង់ខ្ពស់ហើយឥឡូវទៅបួសទៀតរាល់កន្លះខែឬក៏មួយខែម្ដងហ្នឹងតែងតែនាំគ្នាមកហើយស្ដាប់នៅការទូនមានរបស់គាត់ ហើយគាត់គ្មាន វិធីនៃការប្រតិបត្តិនឹង ដោយសមហេតុផលទេ គឺចេះតំណតពីមុនមកឬក៏តាម ទំនៀមដែលគាត់ធ្លាប់ចេះមកហើយនឹងខ្លះទៀតគាត់តាំងខ្លួនគាត់ជាអ្នក មេធំហើយគាត់បង្កើតពិធីថ្មីខ្លះមានពិធីអញ្ចេះនៅនឹងចិត្តកន្លែងគាត់នឹងមាន ស្ទឹងនៅពេលដែល ធ្វើតបៈធោគ្នាគាត់នឹងទៅយកខ្សាច់100រាយនៅជាឲ្យជា ពំនូកមួយដល់កើតជាពំនូកខ្សាច់ទៅមានស្ដេចនាគឈ្មោះអហិឆត្តនាគរាជហ្នឹងមកគ្រប់គ្រងតំណឹងដល់ពួកហ្នឹងឃើញស្ដេចនាគរាជអញ្ចឹងទៅក៏គោរពថ្វាយបង្គំទុកជាសក្ការៈហើយស្ដេចនាគហ្នឹងក៏ទទួលការបូជាអំពីពួកអគិបតៈហ្នឹងហើយនៅពេលដែលមនុស្សម្នាទាំងឡាយ បានមកជួបជុំទទួលទានអីហើយចឹងទៅគាត់ក៏លួងលោមមនុស្សទាំងឡាយដោយពាក្យថាអឺអ្នកទាំងឡាយចូលយក អារាម ជាទីពឹងណាចូលយកចេតិយចាស់ចាស់នឹងជាទីពឹងចូលយក ដើមឈើជាទីពឹងឬក៏ព្រៃឈើណាដែលវាយូរលងមកហ្នឹង ជាទីពឹងដោយសង្ឃឹមថាមាន ទេវតាជាអ្នក ថែរក្សាអញ្ចឹងទៅ គាត់ទូនមានតែអញ្ចឹងអញ្ចឹងផ្លូវនេះគឺជាជាផ្លូវដែលដែលវាខុសពីការទីពឹងខ្លួនឯងឃើញទេវាខុសពីការដែលពឹងខ្លួនឯងវាទៅជាពឹងរបស់ខាងក្រៅទាំងអស់ហើយការទូនមានគាត់ហ្នឹងតែអញ្ចឹងដល់តែព្រះអង្គត្រាស់ដឹងដល់ពេលវេលាព្រះអង្គប្រើប្រមុខកលៀនទៅមុខកលៀនដំបងឡើយរារាយដែរដល់ទៅ ម្នាក់ឯងគេរាប់ពាន់រាប់ម៉ឺននាក់ ព្រះអង្គឲ្យទៅមុនក៏ទៅប៉ុន្តែទៅនិមិត្តធ្វើជាភ្លៀងក្របធំធំកុំឲ្យពួកអគិតតៈហ្នឹងនៅជុំគ្នាកាលណានៅជុំគ្នាប្រកែកនិយាយណា ពួកហ្នឹងអញ្ចឹងឲ្យបែកគ្នាទៅទៅគាត់រៀងខ្លួនទៅជួបអគិតតៈហ្នឹងទៅជជែកគ្នារកកន្លែងនៅជជែកមិនត្រូវអគិតតៈមិនឲ្យស្នាក់នៅ ហើយក៏ប្រមុខកលៀនសួរថាចុះពំនូខ្សាច់ខាងនោះ ជាទីលំនៅរបស់នរណា តែនឹងអត់មានមនុស្សទេ មានតែនេករាជចអាត្មាកណែតអាត្មាទៅនៅតំណឹងបានទេ ទេមានតោះអីប៉ិនកែងលោត្រូវនេកប្រហែលទេរឿងនេកម្នាក់ក៏មិននិយាយទៅឲ្យបានអត់បានបើចង់ទៅមិនដឹងស្លាប់ទៅរកហ្នឹងឯពេលហ្នឹងដែលមុខលៀនទៅចិត្តអ្នកករាជហ្នឹងក៏គេតម្លើងរិទ្ធហើយបើមុខលៀននៅតែនិមន្តទៅហើយគឺខឹងគេយាសាមណៈនេះមិនដឹងភេវៈអញ ជាធំនៅទីនឹងទេដើរមកមិនដឹងស្លាប់អញនឹងព្រោះសមណៈនេះឲ្យស្លាប់មកដោយមិនគោរពគឺតម្លើងរឹតគេទៅប្រមោកលៀនបាត់រូបជាជាជារូបភិក្ខុជាលោកចឹងទៅក៏ទៅជានាគរាជមួយរុំពាត់ជាមួយ នឹងនាគនឹងធំជាងនាគនឹងទៅទៀតបាញ់ភ្លើងដាក់គ្នាហើយភ្លើងនឹងឆេះគួចតបាញ់ទៅលើទៅ តាមនិយាយមកថាខ្ពស់ផុតអាកាស មិនផុតទេគឺទៅក្នុងអាកាសផុតទៅដល់ព្រំលោកភ្លើងហ្នឹងវាមិនជះមកខាងទេគឺវាបាញ់ទៅលើអីលោកចូលឈានឯនេករាជមានឈានណាមានតែរិទ្ធហ្នឹងមានតែរិទ្ធពោះអឺភ្លើងហ្នឹង ដល់តែបាញ់ដាក់គ្នាទៅខ្លួនរបស់អហិច្ឆតនិករាជហ្នឹងរោលភ្លើងឡើងក្រហមលាកមកលៀនអត់អី ចឹងទៅក៏សុកចិត្តចោះចាញ់ចោះចាញ់ទៅមកយប់ហ្នឹងនាយករាជហ្នឹងក៏យកខ្លួនទៅរុំភ្នូកខ្សាច់ហ្នឹងឲ្យបើកប្រពេប្រក់ពីលើកុំឲ្យទៅទឹកភ្លៀងទៅទឹកអីចឹងដល់ភ្លឺឡើងទៅក៏ពួកអតិតតតមើសាមណៈហ្នឹងបែបស្លាប់ហើយម្ដងឃើញស្លាប់ឃើញគង់កពុកពុកនៅនឹងលើពំនូកខ្សាច់ហ្នឹងសួរថាលំចាស់មិនអីទេឬតែអីមិនអីមើលមើលមានអី មានអ្នកមិនបៀតបៀនទេឬចុះអ្នកមិនឃើញស្អីកំពុងបាំងអាត្មាទេឬក៏ថ្វាយគុំទៅលោកម្ចាស់អស្ចារ្យមែនសំបីនាគជាទីគោរពរបស់យើងក៏ត្រូវមកបម្រើលោកម្ចាស់ដែររំពេចនោះព្រះសម្មាសម្ពុទ្ធក៏បាត់ពីវត្តទៅទៅប្រកាសនៅនឹងក្បែរភ្នំខ្សាច់ហ្នឹងប្រមោកលៀនក៏ចុះមកថ្វាយបង្គំព្រះអង្គរួចនិមន្តព្រះអង្គឡើងលើភ្នំខ្សាច់ហ្នឹងពួកនឹងអស្ចារ្យទៀតហើយចុះនៅនេះជាស្អីអ្នកឯងគោរពមែនថានេះជាគ្រូរបស់អាត្មា អឺកូនសិស្សខ្លាំងប៉ុណ្ណឹងហើយចុះតម្រាំទៅគ្រូមិនម៉េចទៅណោះក្រណាភ្លឺឡើងដល់ពួកអ្នកស្រុកនាំគ្នាទៅរាប់ម៉ឺនអ្នកណា84000ខណៈបានសម្រេចពេលហ្នឹងប៉ុន្តែច្រើនជាងហ្នឹងទៀតគេគិតថាព្រះសមណៈគោដមហើយនឹងគ្រូយើងនរណាធំជាងខ្លះគេថាសមណៈគោដមមិនមែនធំជាង គ្រូយើងហើយបើធំជាងគ្រូយើង គ្រូយើងទៅរកនេះមករកគ្រូយើងពិតជាតូចជាងប៉ុន្តែមុនហ្នឹង ព្រះអង្គបានសម្ដែង ធូររួចហើយអគិតតៈមួយលើដោយបរិវារហ្នឹងបានសម្រេចព្រះរហន្តអស់ហើយហេតុមួយលើដោយបដិសម្បទាទៀតអភិញ្ញាទៀតដល់ដល់ពេលបរិស័ទមកហ្នឹងបានទៅជាវិខអស់ហើយ ទៅជាអេហេវិខអស់ហើយបានអគិតតៈនឹងដោះស្រាយនៅចម្ងល់របស់ ពួកបរិស័ទនឹងក៏ហោះឡើងលើកំពស់មកចង់ថ្នោតចុះមកវិញក្រាបថ្វាយបង្គំព្រះអង្គបីដងទៅបពុតព្រះមានព្រះភិយទូ បង្គំជាសិស្សព្រះអង្គជាគ្រូធ្វើដូច្នេះ7ដងម្ដងខ្ពស់បន្តិចម្ដងខ្ពស់បន្តិចលើកចុងក្រោយ7ចុងថ្នោតបានព្រះអង្គសួរថាអតិតតៈតើអ្នកទូនមានសំទោសអាត្មានិយាយហួសបន្តិចទេដំបងឡើយ តន់សម្រេចទេដល់ព្រះអង្គសម្ដែងអរិយសច្ចធម៌ឲ្យបានសម្រេចសួរថាមនាលអគិតតៈតើអ្នកទូនមានសិស្សរបស់ អ្នកដោយយ៉ាងណាបានប្រាប់ថាបពិតព្រះអង្គដ៏ចម្រើនពេលដែលរាគៈជាដើមបៀតបៀនហ្នឹងឲ្យសិស្សហ្នឹងទៅយកខ្សាច់ពីពីបាទមកដើម្បីបូជានាគរាជហ្នឹងចេះចំពោះបរិស័ទរបស់អ្នកវិញតើអ្នកទូនមានដូចម្ដេចថាឲ្យយក ភ្នំជាទីពឹង អារាមជាទីពឹងចេតិយជាទីពឹងដើមឈើជាទីពឹងបានព្រះអង្គសម្ដែងនៅក្នុងពធគិថាត្រា ពហុវេសរណង្យន្តិបបតានិវនេនិចអារាមរគ្រប់ខជាស្យានិមនុស្សសាភយតញ្ចិតា មនុស្សជាច្រើនដែលត្រូវភ័យគ្រាប់សង្កត់នឹងតែងតែនឹកផ្ដេសផ្ដាសយកនេះយកនោះជាទីពឹងខ្លះយកព្រៃយកភ្នំយកចិត្តដីអីជាទីពឹងចឹងហើយយកព្រះនេះព្រះនោះនឹងទេសតែផ្ដាសចឹងទៅមកពីអីថាមកពីភ័យគ្របសង្កត់ទៅវាលែងទុកលំនឹងខ្លួនឯងបានចេះតែទៅយករបស់យទីពឹងដតីដតីបានព្រះអង្គសម្ដែងបន្ថែមទៀតណេតាំងខោសរណង្ខេមੰនោះមិនមែនជាទីពឹងដល់ខ្សែមខ្សានទេ នេតាំងខោសរណមុត្តមាំងនោះមិនមែនជាទីពឹងដ៏ឧត្តមទេនេតាំងសរណមេកេមៈសម្បតុខាពមុជតិបុគ្គលមិនអាចរួចចាកសេចក្តីទុកព្រោះតែអាស្រ័យនៅរបស់អញ្ចឹងទេយោចពុទ្ធញ្ញធម្មញ្ញសង្ខញ្ញសរណង្កតាអរិយញ្ញចថង្គិកាំងមេកាំងបញ្ញាយបសតិណាអាត្មាភ្លេចបល័យខ្លះ ចង់និយាយថាលុះតែបុគ្គលឯណាយកព្រះពុទ្ធជាទីពឹងព្រះធម៌ជាទីពឹងព្រះសង្ឃជាទីពឹង ហើយមានបញ្ញាឃើញច្បាស់នៅ អរិយសច្ចធម៌គឺទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈនិងមគ្គសច្ចៈអាត្មាបើករង្វង់បញ្ចក់បញ្យលបន្តិចទៀតតើវាពាក់ព័ន្ធជាមួយនឹងពឹងខ្លួនឯងនិងពឹងប្រពុតហ្នឹងមិនតែដឹងថាអត់ខុសទេនៅតែអត្តាហើយអត្តនោនេថាអញ្ចឹងយើងត្រូវដាក់គោលមួយ ណាពីព្រោះសត្វលោកនឹងកំពុងតែយករបស់ផ្ដេសផ្ដាស់ជាទីពឹងអញ្ចឹងត្រូវតម្រែតម្រង់មករកគោដៅវិញដល់តែមកយកពុទ្ធពធប្រសងជាទីពឹងពុទ្ធពធប្រសងនឹងហើយដែលដឹកនាំយើងមកឲ្យឃើញអរិយសច្ចធម៌មកឲ្យខ្លួនឯងជាទីពឹងដកដែលឃើញទេ ព្រះពុទ្ធគឺជាតួអង្គនៃបុគ្គលដែលត្រាស់ដឹងហើយព្រះធម៌គឺជាមគ្គបដិបត្តិដើម្បីទៅឃើញការត្រាស់ដឹងហើយនឹងព្រះសង្ឃជាអ្នកណែនាំផ្លូវប្រតិបត្តិនៃការត្រាស់ដឹងនឹងពីព្រោះថា ប្រសិនបើអត់មានអ្នកបង្ហាញផ្លូវអត់មានផែនទីយើងដើរទៅរកគោលដៅពិតប្រាកដមិនត្រូវទេអញ្ចឹង ព្រះរតនត្រ័យនេះឯងគ្រាន់តែជាលំនឹងមួយដែលទាញយើង អំពីការជឿផ្ដេសផ្ដាសឲ្យចូលមកឃើញសច្ចធម៌ ហើយបញ្ញាដែលឃើញនៅសច្ចធម៌នឹងហើយដែលជាតួខ្លួនទីពឹងខ្លួននោះអញ្ចឹងណាគឺតែមួយដដែលតែមួយតែអត់មានផ្សេងពីគ្នាទេប៉ុន្តែការទីពឹងទីរលឹកហ្នឹងទៅតាមពិតទៅកន្លែងនេះអសរណੰងនេះអសរណੰងកតានេះដល់ជាសរណៈជាទីរលឹកហ្នឹងប៉ិនយើងប្រែឲ្យវាស្ទួនទៅថាជាទីពឹងប៉ុន្តែ រលឹកឯងតាមពិតសារៈធាតុហ្នឹងប្រែថារលឹកទេរលឹកពុទ្ធពធប្រសងហ្នឹង រលឹកដើម្បីអីដើម្បីពឹងព្រះអង្គឲ្យប្រាប់ផ្លូវយើងតែប៉ុណ្ណឹងព្រោះយើងវាមិនអាច ដឹងខ្លួនឯងបានវាត្រឹមតែពឹងផ្លូវសម្រាប់យើងដើរប៉ុណ្ណឹងហើយដល់តែឃើញសច្ចៈធម៌វាមិនមែនបញ្ញាប្រពុតមិនមែនបញ្ញាប្រធមមិនមែនបញ្ញាប្រសង់ទេ គឺបញ្ញាខ្លួនឯងក៏ប៉ុន្តែផែនទីដំបូងនឹងត្រូវអាស្រ័យបរតនត្រ័យនឹងទៅបង្ហាញយើងបាន ដល់ទៅទៅដល់កលែងអត្តាហេអត្តណោនិធោត្រង់ដែលចូលទៅដល់ការឃើញច្បាស់នៅសច្ចៈធម៌ឃើញទេតែមួយគាត់ អត់មានខុសគ្នាទេនឹងចឹងហើយមួយទៀតព្រះអង្គសួរថា លោកចិត្តសឹកវាគ្មាន អីក្រៅពីកិលេសទេព្រះអង្គហើយថាលោកល្ងងល្ងងទៅចិត្តសឹកចិត្តធម្មេចាមកកោកហ្នឹងទេសនាប្រយប្រយសឹកដែរហ្នឹងទៅបដៅអ្មីឥឡូវណា បើថាលោកល្ងងអត់ចេះអត់ដឹងទៅអាហ្នឹងគឺវាគេថាប្រាប់ទៅប៉ុន្តែទៅលោកធម្មវាចាមកកកោកហ្នឹង នៅលោកសុកសុកសឹកទៅប្រសក់ទៅយកប្រពន្ធយកអីអស់ហើយនៅទេសនា បដៅលោកទៀតនោះអាហ្នឹងមិនមុនហាមលោកអ្នកល្ងងឲ្យសឹកហ្នឹងទៅសួរអ្នកទាំងអស់គ្នាហ្នឹងវារមិចហ្នឹងមិនហ្នឹងណាអញ្ចឹងសរុបមកគ្មានអីក្រៅពីកិលេសទេកិលេសហ្នឹងវាទាញទៅអញ្ចឹងណា ទោះបីតែខ្ញុំកណែកលែងកលេសទាញម្ដងម្ដងចង់ផ្ងាប្រេដូចតែគ្នានោះហ្នឹងចុះដើម្បីឲ្យវាវាការសឹកនឹងវាកាត់បន្ថយទៅវិញវាទល់តែមានសេចក្តីសប្បាយសប្បាយនឹងឲ្យខុសពីសប្បាយក្នុងកាមគុណឲ្យទៅសប្បាយជាមួយទូរស័ព្ទឲ្យទៅសប្បាយជាមួយអដិញគ្រឿងប្រឡំកាមឲ្យទៅច្រើនវានៅមិនយូរទេ ចុះសបាយអីដែលដែលកាត់បន្ថយរឿងអញ្ចឹងសបាយដូចជាធម្មសបាយនិយាយអំពីប្រាថ្នាតិចនិយាយអំពីទោសរបស់កាមនាំគ្នានិយាយអញ្ចឹងអញ្ចឹងក្នុងវត្តក្នុងអារាមនឹងនាំគ្នានិយាយអញ្ចឹងហើយតើកាលណានិយាយទៅពីភាព ល្បីនិយាយទៅពីភាពបាននិយាយទៅពីភាពបានលៀបបានសការៈអូមយូរតែអាហ្នឹងយូរតែទៅហើយពួកកិលេសវាទាញទៅរកតែគ្នាវាណា ចឹងបានគេឃើញថាលោកដែលគួរគោរពលោកល្បីគេឥតមើលដល់គុណធម៌នៃសពថ្ងៃនេះគេមើលអូលោកនេះទេសនាអូល្បីអញ្ចេះអញ្ចោះអញ្ចេះអញ្ចោះមាននេះមាននោះរឿងមាននឹងរឿងកុហកទេវាមិនមែនរឿងលោក ទេ សុខរបស់កុហកនឹងវាសុខពាក់ព័ន្ធនឹងមានទ្រពសុខពាក់ព័ន្ធនឹងចាយទ្រពសុខពាក់ព័ន្ធជាមួយនឹងមិនជំពាក់បំណុលគេសុខជាមួយនឹងការងារប្រសិជ្ជៈទោសហើយដល់តែសុខរបស់ព្រះសង្ឃនេះវាសុខជាមួយនឹងអត់មានអីនឹងតែហ្មង អត់មានអីបានសុកមានអីច្រើនអត់សុកទេលោកសង្ឃនោះប៉ុន្មានអត់មានអីរហូតដល់លហាមអត់មានអីទេណាគឺថាអាចល្មមញ៉ាំងជីវតន្ត្រីឲ្យប្រព្រឹត្តទៅបានហើយអាចធ្វើជាប្រយោជន៍ដល់សង្គមបានចឹងអត់ពេកទៅក៏លោកនៅមិនបានដូចគ្នាហ្នឹងគឺថាបច្ច័យ4នឹងល្មមសំគួរឲ្យលោកប្រព្រឹត្តទៅបានប៉ុណ្្នឹងចាស់ អឺធម្មកថាកថា10ទាំងមើលក្នុងមេកយៈសោតអីហ្នឹងមើលឃើញកថា10ហ្នឹងគឺជាមិនមែនត្រឹមតែមិនអោយសឹកទេគឺថាអឺធ្វើឲ្យឥន្ទ្រីដែលមិនតន់ចាស់ខ្លានោះឲ្យកាន់តែចាស់ខ្លាទៀតផងកថា10ហ្នឹងសំខាន់ណាណាដូចជា ការមិនច្បោកច្បល់នឹងពួកគណៈនិយាយដើម្បីមិនច្បោកច្បល់នឹងពួកគណៈ រឿងនោះសំខាន់ណាស់លោករឆាប់សឹកហ្នឹងមកជាការមកពីច្បោកច្បល់ហ្នឹងដើរលេងទៅផ្ទះគេអញញ៉ៃអញញ៉ៃពេកហ្នឹងហើយយាយយាយហ្នឹងចឹងដែរបានលោកទេទៅអញញ៉កអញញ៉កនិយាយថាពីអសេណាមើលទៅឲ្យតែជេទេអញញ៉ៃអញញ៉ៃហ្នឹងបន្តិចទៅទៅបាត់ហើយគ្មាននៅទេអឺលីមលៀមទួលលិចកើតទឹកក្តៅទឹកត្រជាក់ចេះចោះហ្នឹងក៏វាគ្មាននៅប្រមាណទេគឺធ្វើខ្លួនដូចតែប្រសក់បាត់ហើយវាមានខុសពីប្រសក់អី បិញ្ចរិកបរិស័ទមួយចំនួននឹងត្រូវការអញ្ចឹងត្រូវការឲ្យលោកធ្វើអញ្ចឹងដល់អញ្ចឹងទៅអាសេចក្តីជ្រះថ្លាជាមួយប្រសងនឹងវាមិនវាមិនសម្បូរវាមិន ទុកលោក ជាទីសក្ការៈហ្នឹងណាដល់យើងលេងសើចច្រើន ជាមួយកុហកស្មើលើស្មើក្រោមអញ្ចឹងទៅ គេទុកយើងធម្មតា អាការគោរពនោះក៏មិនគោរព ហើយបដិបត្តិល្អនោះក៏មិនធ្វើដល់អញ្ចឹងទៅសេចក្តីជ្រះថ្លាខ្លួនឯងក៏មិនជ្រះថ្លាសឹកទៅវិញឈប់ចូលវត្តទៀតឈប់ថ្វាយអង្គមលោកទៀតដោយសារអីដោយសារខ្លួនឯងការបួសវាអាក្រក់អត់ប្រព្រឹត្តធម៌អាឲ្យល្អតែអញ្ចឹងសឹកទៅរឿយនឹងចូលវត្តទៀតទោសនោះទោសតាំងពីនៅបួសរហូតដល់សឹកម៉េះតែបើលោកធ្លាប់ប្រព្រឹត្តល្អតាំងពីនៅលោក ជាមួយក្រុមជាមួយពួករបស់លោកជាអ្នកប្រព្រឹត្តល្អដូចគ្នាទៅសឹកទៅវិញនៅតែគោរពគ្នាអញ្ចឹង អាហ្នឹងវាមកពីអីវាល្អតាំងពីនៅលោកហើយដល់នៅលោកនឹងលេងសើចអញអាញ៉ៃលបែងអាបែងយមុខអីក៏លេងខ្លះលេងអាប៉ងលេងបៀអីជាមួយតែគ្នាសឹកទៅវិញទៅស្វែងគុំឡាទៀតថាអញលេងបៀជាមួយគ្នាទៅស្វែងគុំមិនកើតទេហ៎ឃើញទេគឺកាយៅអន់អញ្ចឹងចង់និយាយមិននិយាយបាត់ហ៎នឹងហើយអឺសំណួរបន្តទៅទៀតអឺ ញោមស្រីម្នាក់ហ្នឹងសួរថាហើយចុះមៀហ្នឹងស្អីចេះតែមករតនាព្រះឲ្យបរិណិព្វានហ្នឹងមិនហ្នឹងនៅមិនសុខទេស្រីមកសន្ធឹកនៅឋានខ្លួនឯងគ្មានអីក្រៅពីការចំណែនទេណាញាតិញោមចឹងបានជានៅក្នុងកាមសុគតិ7នេះអាត្មាទំបរៀនថ្ងៃមិញគឺជាពិភពដែលប្រកួតប្រជែងជាពិភពដែលប្រកួតប្រជែង មិនបានប្រកែប្រកួត ប្រជែងគឺជាពិភពដែលសម្បូរទៅដោយកាមតណ្ហាសម្បូរទៅដោយសេចក្តីប្រាថ្នាសម្បូរដោយសេចក្តីចំណែននៅក្នុងកាមសុគតិហ្នឹងកាមសុគតិហ្នឹងគឺជាជាជាលិនឋាន ជាពិភពដែលដដើមគ្នាហើយមនុស្សនេះចឹងដែរគេនេះយើងឃើញដដើមអំណាចគ្នាដដើមផែនដីគ្នា ចឹងហើយបានឈ្មោះថាកាមាវចរៈភូមិឬក៏កាមសុគតិភូមិសុគតិភូមិឬភូមិល្អហើយកំណើតបានល្អប៉ុន្តែវាសម្បូរជាមួយនឹងដោយកាមតណ្ហាគឺការប្រាថ្នានឹងឯងអារឿងប្រាថ្នានឹងហើយដែលជាប្រភពនាំឲ្យកើតបញ្ហាវាជ្រាលសេចក្តីបន្តិចទៅថាតណ្ហានឹងឯងគឺជាទុក្ខសមុទយសច្ចៈកន្លែងហ្នឹងណាកន្លែងកសាងពូជបុណ្យពូជបាបហ្នឹងណាគឺនៅក្នុងកាមសុគតិនេះឯងហើយ រហូតដល់មនុស្សយើងឲ្យឲ្យឈ្មោះថាឋានកណ្ដាលទេកណ្ដាលកណ្ដាលអបាយកណ្ដាលសួគ៌កណ្ដាលបាបកណ្ដាលបុណ្យហ្នឹងគឺថាវាកន្លែងហ្នឹងណាប្រអិនហ្នឹងក៏ធ្លាប់តដើមគ្នាទៅរឿងស្រីហ្នឹងគេណាគឺគឺរឿងតកម្មគុណនឹងឯងតដើមគ្នាច្បាំងជាមួយអសលរឿងអីរឿងហ្នឹងឯងតដើមឋានគ្នាតដើមនាងសុជាតា ដល់បរៈនឹងមេតវសវតីនឹងវាកម្មប្រគុណវាកាន់តែបណិតទៅហើយក៏គិតថាខ្លួនឯងនឹងវាធំជាងគេគ្មានពីណាធំជាងអញហើយបើសិនជាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងព្រះអង្គណែនាំគេគេយល់ដឹងជាងគេលែងគោរពហើយគេលែងនៅក្នុងអំណាចអញទៀតហើយអញ្ចឹងអត់ចង់ឲ្យពីណាចេះដឹងជាងអញទេដឹកនាំចិត្តផែលពលពតអត់យកអ្នកចេះអ្នកដឹងទៅដឹកនាំទេណាគឺថាមិនចង់ឲ្យពីណា ខ្លាំងជាងខ្លួនឯងនឹងតែម្ដងអញ្ចឹងបានជាចង់ឲ្យព្រះអង្គសម្រាកឲ្យព្រះអង្គទៅប៉ិនធ្វើទៅដូចជាគេអស់គេល្អណាស់អញ្ចឹងព្រះអង្គអើយនៅនាំតែពិបាកអីទេបរិណពៀនទៅត្រាស់ដឹងហើយនោះប៉ុន្តែចំណិតនោះអាក្រក់អញ្ចឹងទេមិនចង់ឲ្យមានអ្នកណានឹងចេះដឹងជាងមិនចង់ឲ្យអ្នកណានឹង មាន អានុភាពជាង ដឹងរឿងរ៉ាវច្រើន ជាងឲ្យនៅក្នុងអំណាចរបស់ខ្លួនឯងឲ្យពាក្យរបស់ខ្លួនឯងនិយាយទៅត្រូវទៅវាអញ្ចឹងណាអញ្ចឹងអញ្ចឹងពិភពនេះគឺ ជាពិភព ដែលសាងបុណ្យសាង បាបនឹងហើយពិភព កាមាវចរៈភូមិនឹងអញ្ចឹងប៉ុណ្ណឹងចឹងណាញោមគឺគ្មានអីក្រៅពីការចំណែនទេ ដែលចេះតែរតនីឲ្យឲ្យឲ្យប្រណិពានហ្នឹង ចំណែននឹងតម្ងបន្សពថ្ងៃនេះឈប់ចំណែនហើយដឹងខ្លួនណា ទៅ ជាពពោរិស័តដែរហើយមានហ្នឹងហើយញោមសួរថាចុះវ័យធ្វើបាបប្រសងនឹងមានទោសកម្រិតណាអើយបើនិយាយពីទោសវាមិនបាច់ចាំវ័យប្រសងទេញោមវ័យតាំងកែបមួយស្លាប់ហ្នឹងក៏វាទោសបាត់ទៅហើយបាណាតិបាត់ហ្នឹង ហើយវ័យមិនស្លាប់ក៏វាចូលនៅក្នុងការបៀតបៀនបាត់ទៅហើយប៉ុន្តែក្រំតែចេះអាត្មាក៏មិនអាចកំណត់ថាទោសនឹងកម្រិតណាដែររឿងបៀតបៀនរឿងប្រហាររឿងសម្លាប់នឹងក្នុងបាណាតិបាតសម្ដែងថា បើក្នុងការវាយធ្វើបាបនោះឬក៏ការសម្លាប់នោះកិលេសនិងការព្យាយាមខ្លាំងដោយសេចក្តីក្រេវក្រោធដោយការមើលងាយខ្លាំងអានោះទោសធ្ងន់ ហើយធ្ងន់កម្រិតណាដល់ទៅកម្មនឹងមកដល់បានវាដឹងឬក៏ដល់ប្រពុតនោះមិនដឹងប៉ុន្តែដឹងថាវាធ្ងន់យ៉ាងតែមកគឺថាធ្ងន់វាមិនមែនស្រាលទេហើយតែស្រាលក៏មិនមែនធ្ងន់ដែរគឺធ្ងន់នឹងតែមកអម្យ៉ាងទៀតបើកិលេសនឹងការព្យាយាមនឹងវាស្រាលអានឹងទោសនឹងវាស្រាលណាដូចជារបៀបដូចថាមិនចង់ធ្វើទេតល់ច្រកអីចឹងទៅ ការពារខ្លួនអីចឹងទៅវានៅតែទោសប៉ុន្តែវាស្រាលជាងអាភាពមើលងាយដោយការអាឃាតព្យាបាទនោះហើយបើមនុស្សដែលយើងសម្លាប់នឹងសត្វដែលយើងសម្លាប់នឹង មានគុណធម៌ខ្ពស់បាបធ្ងន់អញ្ចឹងទៅមានគុណធម៌ស្រាលបាបស្រាលអញ្ចឹងទៅប៉ុន្តែថាអត់បាបនោះគ្មានទេនឹងអញ្ចឹងមកឆ្លើយប៉ុណ្ណឹងណាទៅដាក់ទោសគេបណេបណានោះអាត្មាមិនទៅដាក់ទេចាំ ទោសនឹងវាមកដល់មនុស្សគង់តែដឹងខ្លួនឯងច្បាស់ជាងអាត្មាឆ្លើយទៅទៀតដោយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបាបបិបស្សតិភៈត្រាំងយាវៈបាបង្នបច្ចតិយទាចបច្ចតិបាបង្អថបាបបាបានិបស្សតិណាដរាបណាបាបមិនតន់ឲ្យផលបុគ្គលពីលអ្នកធ្វើបាបហ្នឹងតែងតែយល់ថាអំពើហ្នឹងវាត្រឹមត្រូវអំពើហ្នឹងវាល្អធ្វើទៅវាឈ្នះធ្វើទៅវាបាន លុះតែអំពើបាបនឹងឲ្យផលទើបដឹងថាលំបាកក្រៃលែងដល់ដឹងបានដឹងដឹងបានដឹងដល់ពេលបានដឹងអូចឹងថាមិនតាន់ដឹងតាន់ដល់មិនតាន់ដឹងនឹងប៉ុណ្្នឹងចុះហើយអឺអឺទី4ទី3មិញអ៊ីនធឺណិតវា អត់ល្អ internet connection ហ្នឹងមិនល្អទេអត់លឺមួយម៉ាត់ផងមិនដឹងសួរថាម៉េចទេ